ឃ្មុំគឺជាសត្វល្អិតមួយនៅក្នុងចំណោមសត្វល្អិតដទៃទៀតនៅក្នុងពិភពលោកដែលចេះសហការគ្នាយ៉ាងល្អបំផុតសម្បុកនីមួយនីមួយមានសមាជិកឃុំរាប់ពាន់ក្បាល វាធ្វើការរួមគ្នាដើម្បីកសាងនិងនិរន្តរភាពនៃសម្បុកវានៅក្នុងសម្បុកនីមួយនីមួយពួកវាមានតួនាទីជាក់លាក់ដើម្បីបំពេញការងាររបស់ពួកវាតែអ្នកដឹងទេថាការងារទាំងអស់នោះមានអ្វីខ្លះ។ គឺការងារទាំងអស់នោះមានដូចជាការរកចំណីការមើលថែ ដង្កូវវ័យក្មេងនិងការបង្កើតទឹកឃ្មុំជាដើមប៉ុន្តែ ដោយសារតែវាមានគោះក្បាលប្រហែលប៉ុនក្របល្ងយើងឆ្ងល់ពួកវាត្រូវធ្វើការងារដ៏ពិសេសយ៉ាងដូចម្ដេចខ្លះដើម្បីរក្សាតុល្យភាពរបស់សម្បុកនោះចម្លើយគឺវាត្រូវបានគេសរសេរកត់ នៅក្នុងការបង្កើតហ្សែនរបស់សត្វឃ្មុំនីមួយៗ ហើយវាចាប់ផ្ដើមជាមួយទៅនឹងរាជនីរបស់ឃុំ ដែលមានសមត្ថភាព នៅក្នុងការកំណត់ភេទរបស់កូនកូនរបស់វាហើយវាបានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងអនាគតរបស់ពួកវា ប្រសិនបើរាជនីចង់ដាក់ពងញីវានឹងបង្កកំណើតដោយបញ្ចេញមេជីវិតឈ្មោលដែលវារក្សាទុក នៅក្នុងថង់មេជីវិតឈ្មោលនោះដែលនៅពីក្រោយអូវែរបស់វា មេជីវិតឈ្មោលនោះគឺបានមកពីពីសប្តាហ៍ដំបូង នៃជីវិតរបស់វានៅពេលដែលវាហោះបង្កាត់ពូជជាមួយនឹងឃុំឈ្មោលយ៉ាងតិច20ក្បាលប្រសិនបើរាជនីចង់ដាក់ពងឈ្មោលវានឹងមិនបញ្ចេញមេជីវិតឈ្មោលដែលរក្សាទុកនោះទេព្រោះសុទ្ធតែចាក់ចេញនេះគឺវាមានការងារតែមួយមុខទេការងារនោះគឺបង្កាត់ពូជជាមួយនឹងរាជនីឃុំដែលមកពីសម្បុកដតៃដតៃទៀតដើម្បីបន្តពូជឃុំ ប្រសិនបើពួកវាមិន បានបង្កាត់ពូជទេពួកវានឹងស៊ីដេកយ៉ាងស្រួល ដោយមានការ ទំនុកបំរុងដោយទឹកឃ្មុំនៅក្នុងសមុទ្រឃ្មុំញីគឺជាឃ្មុំកម្មករដែលធ្វើអ្វីៗគ្រប់យ៉ាងតាមអាយុរបស់ពួកវា ពួកវារក្សាផ្លិតឲ្យស្អាតថែរក្សាដង្កូវនៅក្នុងផ្លិត បង្កើតផ្លិតសម្រាប់រាជនីពងរក្សាលំអង ទឹកដមការពារសម្បុកហើយថែមទាំងចិញ្ចឹមឃ្មុំឈ្មោលទៀតផងប្រសិនបើពួកវាត្រូវការ។ ឃុំនីមួយនីមួយពួកវាដឹងពីអ្វីដែលត្រូវធ្វើ ពីព្រោះអរម៉ូនរបស់ពួកវាគឺជាផ្នែកមួយនៃការបង្កើតហ្សែនរបស់ពួកវា ដែលប្រាប់ពួកវាថាការងារអ្វីខ្លះ ដែលពួកវាត្រូវដោះស្រាយហើយនៅពេលដែលពួកវាបានជួបប្រទះពួកវាឆ្លងកាត់នៅការងារ4ដំណាក់កាលមុនពេលដែលពួកវាស្លាប់ នៅដំណាក់កាលទី1ខ្ញុំនឹងធ្វើការភ្លាមភ្លាម បន្តអំពីពួកវាងើបឡើង អំពីផ្លិតរហែលបាន3សប្តាហ៍ បន្ទាប់អំពីពួកវាកើតពួកវាក៏ចាប់ផ្ដើមសម្អាតផលិតដែលវាញាស់ចេញមកបន្ទាប់មក ប្រហែលជា3ថ្ងៃអរម៉ូនរបស់ពួកវាបានផ្លាស់ប្ដូរពួកវាឲ្យទៅជាអ្នកបំបើដោះនៅក្នុងការងារនេះពួកវា គឺជាអ្នកចិញ្ចឹមអង្រូវដែលចិត្តញាស់នេះមានរយៈពេលប្រហែលមួយសប្តាហ៍បន្ទាប់មកដំណាក់កាលទី3ចូលមកដល់ ដំណាក់កាលនេះគឺវានឹងคล้ายទៅជាឃុំកម្មករទូទៅការងារដែលត្រូវធ្វើគឺនៅឆ្ងាយពីចំណុចកណ្ដាលនៃផ្លិតពួកវាធ្វើអ្វីដូចជាការសាងសង់សម្បុក ទុកអាហារនិងការការពារច្រកចូលនៃសម្បុក នេះមានរយៈពេលប្រហែលមួយសប្តាហ៍ដំណាក់កាលចុងក្រោយគឺជាដំណាក់កាលគ្រោះថ្នាក់បំផុតវាคล้ายទៅជាអ្នករុករកឬក៏ជាអ្នកស៊ើបការដែលវាចាក់ចេញអំពីសម្បុក ដើម្បីស្វែងរកលំអងនិងទឹកដម ដើម្បីយកមកគុតគង់សម្បុកនិងចិញ្ចឹមវងឃុំទាំងមូលមុខងារនេះគឺចាប់ដើមនៅថ្ងៃទី41ហើយមានរយៈពេលរហូតដល់ថ្ងៃទី50បន្ទាប់មកជីវិតដ៏ខ្លីនៃការងារនេះបានបញ្ចប់កម្មករឃុំភៀកច្រើនគឺបានចាក់ចែងពីសម្បុកមុនពេលដែលវាដឹងថាសេចក្តីស្លាប់បានចិត្តមកដល់បើសិនជាវាស្លាប់នៅក្នុងសម្បុកសាកសពរបស់ពួកវានឹងត្រូវគេជញ្ជូនចេញដោយឃុំអ្នកប្រមូលសាកសព វាគឺជាជីវិតដែលមិនចេះអរគុណចំពោះឃុំកម្មករទេក៏ប៉ុន្តែកិច្ចសហការនិងការដំណើរការនៃការធ្វើឲ្យពួកវាคล้ายទៅជាសារពាង្គកាយមួយទំនើបនោះដែលទទួលបានជោគជ័យបំផុតនៅក្នុងធម្មជាតិ